ដូចចាពីខ្នងធ្នូដល់បេះដូងធ្លេរហូតដល់ធ្លើមស្នេហ៍ដល់បងផ្ដើមបងក៏បាញ់ចប់ដោយមិនបានត្រៀមមិនបានប្រាប់អូនអីកាច់អត់សសកទៅបាត់អយអូស្ទើគូស្ទើជានឹងទេថាបែដោ អូននេះក្រៀមគ្រារងចាំសន្យាតាំងពីដើមមកអូនធ្វើគ្រប់យ៉ាងព្រោះតែការស្រឡាញ់មហូបចងាញ់ចងាញ់របស់ល្អល្អគិតដល់បងមុនគេអូយដែលបងថានងចង់បានអូនមិនដែលប្រកែកមិនដែលមាន ន់ម៉ែអោយគិតលក់គួយន់ទុកធ្វើជាដើមទុនទៅរស់ស៊ីជាមួយថ្លៃម៉ែក៏ព្រមគិតធ្វើតាមសម្ដីតែអ្នកដូរផ្លាស់ថ្មី ได้ก็ลักมินเนียจูดอ้อ ជាមដោយទឺភ្នែកភ្ញើទៅចងដៃថ្ងៃមុងគន់ជីវ៉ាដៃកាន់សើស្រាជុំលុបាច់បកាផ្ទុយពីកូនក្រមុំជន់ពួរឲ្យបងមានក្រៃសក់ឈប់កង្ហកឈប់ក្បត់រៀនរੂ้ថាជា គិតលក់គួយន់ទុកធ្វើជាដើមទុនទៅរស់ស៊ីជាមួយថ្លៃម៉ែក៏ព្រមគិតធ្វើតាមសម្ដីតែអ្នកដូរផ្លាស់ថ្មី ដៃកលាក់មាននីជូតអមកពីអូនម្លាឬវអូនក្រឬបងសាវាស្ងាត់ស្ងាត់លឺសំឡេងភ្លេងកាគេគឺអ្នកណាអស់ចាយ៉ាង ទុភ្នែកដល់ដៃកន្លងមាននីជូតអពីចង់ក្រោយដែលអូនចង់ប្រាប់បើគេទៅអើយរូបបងឈឺចាប់បើថាអូនស្លាប់ក៏អូនមិនវិលវិញឡើយ